លោកអ្នកនាងជាទីមេត្រីតាមរដ្ឋាសម្រាលបានកូនស្រីមួយដាក់ឈ្មោះអូនភ្លៀងតាមរដ្ឋាបានសម្រាលកូនស្រីនៅវេលាម៉ោង7ព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2023ដោយនាង បានដាក់ឈ្មោះថា Holly អប្សរាអូនតូនីញ៉ូហៅអូនភ្លៀងនេះគឺជាឈ្មោះហៅក្រៅ nickname ដ៏ចម្លែកមួយដែលរដ្ឋាបាន ប្រើដាក់ឲ្យកូនស្រី។ ហើយពីមុនមកមិនធ្លាប់ឮមានអ្នកណាដាក់ឈ្មោះនេះឡើយហេតុនេះអាចនិយាយបានថាអូនភ្លៀងនេះហើយអាចមានតែមួយគុណគេឃើញតារារួមអាជីពបានចេញសារជូនពលរដ្ឋថាជាបន្តបន្ទាប់ខណៈមើលទៅសុខភាពនាងល្អប្រសើរទោះជាការសម្រាលកូនដំបងរបស់នាងក្តីអ្វីដែលរដ្ឋាកាន់តែកក់ក្ដៅថែមទៀតនោះស្វាមីរបស់នាងលោកជូវ៉ានីអូនតូនីយ៉ូនៅក្បែរកាយានឹងថ្នាក់ថ្នមនាងជាប់ជានិច្ចតែម្ដងទើបធ្វើឲ្យនាងគ្មានការបារម្ភពីការសម្រាលកូនដំបងនេះទេ គូរំលឹកថាទឹមរដ្ឋាភិបាលរៀបការជាមួយនឹងលោកចូវ៉ានីអូតូនីយ៉ូកាលពីថ្ងៃទី26មិនិនា2022ក្រោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេល6ឆ្នាំខណៈដែលការយកកូនទី1នាពេលនេះគឺចំខួបស្នេហាពួកគេគម្រប់7ឆ្នាំស្វាមីទឹមរដ្ឋាលោកចូវ៉ានីអូតូនីយ៉ូជាជន ជាតិអាមេរិកកាត់អេស្ប៉ាញ ហើយលោកមករស់នៅស្រុកខ្មែររកស៊ីផ្នែកអចលនវត្ថុជាច្រើនឆ្នាំមកហើយតែលោកនៅតែអនុញ្ញាតឲ្យរដ្ឋាភិបាលបន្តអាជីពសិល្បៈជាធម្មតាតាមចិត្តនាងចង់ប្រភពបានឲ្យដឹងទៀតថារដ្ឋាភិបាលមិនទទួលថតភាពយន្តមួយចំនួន ដែលផលិតករតាក់ទងឲ្យនាងថតដើម្បីផ្ដល់កំណត់កូនដំបងនេះ ព្រោះថាសុភមង្គលសំខាន់ជាងអ្វីៗទាំងអស់នៅថ្ងៃដែលទឹមរដ្ឋាសម្រាលកូននេះដែរគេឃើញមានតារារួមអាយជីមទៅលើកទឹកចិត្តនិងសួរសុខទុក្ខនាងផ្ទាល់មានដូចជាសារាយសក្កណាយ៉ានលីនដានិងលោកប៉ែនចម្រុងជាដើមដោយឡែកសម្រាប់ក្រុមគ្រួសារខាងស្វាមីនាងនៅអាមេរិកនិងអេស្ប៉ាញនោះវិញភ្លាមភ្លាមក្រោយរដ្ឋាសម្រាលនោះមិនទាន់បានមកដល់នោះទេតែតាមព័ត៌មានថាសាច់ញាតិខាងលោកអូតូនីញ៉ូស្រឡាញ់និងពេញចិត្តរដ្ឋាខ្លាំងណាស់ តំរដ្ឋាមិនទាន់បង្ហាញជំហរនៃការវិលត្រឡប់ មកបន្តអាជីពសិល្បៈវិញនៅពេលណាឡើយតែនាងធ្លាប់ប្រាប់ថា អាចនៅឆ្លៀតថតរឿងមួយមួយ មិនសកម្មដូចមុនទេព្រោះនាងចង់ចំណាយពេលវេលាទៅរកស៊ីផ្នែកអចលនទ្រព្យជាមួយប្តីដែរចំពោះរឿងថារដ្ឋានិងស្វាមីបន្តរស់នៅស្រុកខ្មែរជារៀងរហូត ឬ មានគម្រោងចេញទៅរស់នៅ អាមេរិកឬអេស្ប៉ាញតាមប្តីនោះ នាងធ្លាប់អះអាងថាអាចចេញចូលទៅបរទេសចុះឡើងចុះឡើង តែ នៅ ខ្មែរច្រើនជាងស្រុកក្រៅក្រៅពីទឹមរដ្ឋាតារាដែលយកស្វាមីជនជាតិបរទេស មានដូចជាអ្នកនាងភូមនីពៅហៀបរ៉ាឌីឃីវសានសាណាអឿនដាលីនិងសូអេណាជាដើម។